លក់ឆៃយ៉ាំរងចាំអូននៅឯវត្តបើបំណាច់ព្រាត់សូមតែឃើញមុខស្រីថ្លៃបើមិនបានឃើញទេយប់ឲ្យទៅបានជុំពេលថ្ងៃអត់ធូបបីសោស័យស្រីហើយកុំបែកបែកចិត្តបងបានធ្វើបុណ្យកាំងថិនដើម្បីសូមជួបមានស្នេហ៍ នជានារីខ្មែរចូលចិនតែលេងឆាយាមួយព្រមតែលីសូសៀងទំនាងអូនឈ្មោះផ្ដែផ្ដាំថាឲ្យរូបបងចាំឆ្នាំក្រោយដល់ដឹងអូនស្រីមើលណែបង្ខំទូត្រៃឲ្យបានជួបនិស័យវាសនា បានឆ្លងស្ពានស្នេហាជីវៈអូនហើយនឹងរូបបងជួបគ្នារហូតដល់ចាំងលុងដល់ជីវិតយើងសូនរូប ស្ងួនយើងធ្វើបនកណ្ឋិនទៀត ឆៃយ៉ាំរងចាំអូននៅឯវត្តបើបងមិនដាច់នឹងព្រាត់សូមទៅឃើញមុខស្រីថ្លៃបើមិនបានឃើញគេយប់នឹងឲ្យទៅបានជួបមុខពេលថ្ងៃអត់ទូកបីសរសៃស្រីហើយកុំបែកបែកចិត្តបងបានធ្វើបុណ្យកាំងឋិនដើម្បីសូមជួបមានស្នេហ៍ ហើយចំញៀងអូនឈ្នះផ្ដៅផ្ដាំផើឲ្យរួចបងចាំចាំក្រោយដល់ដឹងអូនស្រីមើលណែបង្ខំទូត្រៃឲ្យ បានជាប់និស័យវាសនាបានឆ្លងស្ពានស្នេហាជីវៈអូនហើយនឹងរូបបងរូបគ្នារហូតដល់ចាំងលុំដល់ជីវិតយើងសូនរូបបងហើយនឹងមិនស្មួនយើងធ្វើបនកាន់ខិនទី